ខ្ញុំពិតជាចង់ឃើញស្នាមញញឹមគ្រួសារយើងដូចនៅក្នុងរូបថតនេះមកដល់ទៀតណាមហូបម៉ែឯងខំធ្វើលេបបញ្ចូលមែនទៅនាំព្រាកិច្ចចេញទៅអស់ថ្ងៃក្រោយបើឯងខ្វះខាតអីប្រាប់មកកុំធ្វើអញ្ចឹងទៀតឯងទៅដឹងស្អីទៅហ៎មកជីវិតហ្នឹងឯងធ្វើស្អីមិនកើតទេបើគ្មានយើងចាំជួយនោះយើងនឹងនាំកូនយើងទៅនៅក្រៅបើប្តីឯងនៅទៅធ្វើបែបនេះទៀតចង់រើតាណាទៅទៅបើនិយាយមិនដឹងគ្នាអញ្ចឹង ឯងគ្មានសោះឯងចង់រត់តាមផ្ទះមិនស្អីទូចឹងគេមានប្រាក់ខែផងគេទៅណាចុះឯងទៅណាខ្ញុំខ្វល់ទេខ្ញុំទៅនៅជាមួយមិត្តភក្តិខ្ញុំហីខ្ញុំដឹងថាមួយយ៉ាងគ្រួសារយើងមានបញ្ហារហូតបញ្ហាមិនចេះចាប់មិនចេះខ្ញុំជាដើមហេតុដែលធ្វើគ្រួសារយើងក្លាយជាបែបនេះមែនទេមានអារម្មណ៍ស្អប់ផ្ទាំងពីកម្មវិធីខ្សែរឿងជីវិតរឿងស្អប់អ្នកផ្ទះ នាក់ក្រោមរួមមិនចូលចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនឯងប្រៀបដូចវងវែងក្នុង រីមិនដឹងថា ខ្លួនឯងខ្លាំងអ្វីក្រុមគ្នាសើចំអពេលដែលខ្ញុំបង្រាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសើរោ ខ្ញុំជាមនុស្សផ្សេងមនុស្សសារោសំដៅឈ្មោះថ្មីហើយមានភ្នែករពួនតាមសម្លឹងមកខ្ញុំពេលខ្ញុំជោគជ័យលទ្ធផលព្រមហូចដៃឲ្យខ្ញុំតោងយ៉ាងរឹងខ្ញុំចាប់ផ្ដើមពីសើ ប៉ានេះប៉ាមកទីធ្វើអីមករកអាកូនគ្មានបានការនឹងហើយមិនឯងចង់ឌឺយើងមែនទេបានមិនចូលផ្ទះហ៎ខ្ញុំមកទៅវិញទេមិនក៏ឯងធ្វើតែរឿងគ្មានបានការអញ្ចឹងហ៎ឯងស្គាល់ជីវិតបណ្ណាហើយអាសរោក្មេងសម័យឥឡូវបាក់ណាឲ្យតែខឹងមិនឲ្យតិចតួចហ្នឹងឯងទៅរត់ចោលផ្ទះហ្នឹងអរគុណប៉ាសុំទោសពេលនេះខ្ញុំដឹងហើយថាការរស់នៅដូចគ្មានអ្នកទាំងពីរ វាពិបាកខ្លាំងប៉ុណ្ណាហើយខ្ញុំក៏កាន់តែយល់ថាការដែលខ្លាចតែជាពុកគេគឺវាមានទំនួលខុសត្រូវត្រូវបារម្ភត្រូវភ័យពីកូនបែបណាគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសរោលោកអាចធ្វើនេះមានន័យថាម៉េចនេះឯងនិយាយពីស្អី បទចម្រៀងដែលខ្ញុំយកមកឲ្យលោកឯងកាលពីប្រហែលខែមុនដែលលោកឯងនិយាយថាគ្មានបានការនោះហេតុអីឥឡូវនឹងវាចេញលើទីផ្សារហើយបទនេះជាបទល្បីទៀតឯងកុំចេះតែនិយាយយកមិនបានយកបទចម្រៀងដល់គ្មានបានការរបស់ឯងទៅឲ្យអ្នកណាច្រៀងទេហើយបទចម្រៀងទាំងអស់នេះគឺសិតសឹងតែអ្នកមានស្នាដៃគេធ្វើយើងលោកកុំមកបកាយទាំងតែបទចម្រៀងទាំងអស់នេះជាបទរបស់ខ្ញុំណាឯងថាបទចម្រៀងនេះគឺជាបទចម្រៀងរបស់ឯងឯណាផតា ហើយគ្រប់បទចម្រៀងដែលយើងចេញគឺសិតសឹងតែជារបស់ក្រុមហ៊ុនទាំងអស់ថោកទៀតស៊ីលើកម្លាំងអ្នកដតីដែលខ្ញុំមកនេះមិនមែនខ្ញុំមកទីកម្រៃលើបទចម្រៀងហ្នឹងទេខ្ញុំគ្រាន់តែមកសុំសិទ្ធជាម្ចាស់ស្នាដៃសុំសិទ្ធជាម្ចាស់ស្នាដៃអញ្ចឹងឯណាផតាងហ៎ឯងកុំនិយាយបានតែមាត់ណាផតាងគឺការដែលខ្ញុំយកចម្រៀងហ្នឹងទៅឲ្យលោកឯងផ្ទាល់ដៃហ្នឹងឯង ងងនេះឯងយកខ្លួនឯងធ្វើជាផុសតាមនឹងសាក់សីចឹងហ៎អ្នកណាគេជឿឯងហើយយ៉ាងណាក៏ដោយកូនឯងគ្មានសិទ្ធិជាម្ចាស់បទចម្រៀងរបស់នេះដែរនេះលោកមានន័យថាម៉េចដែលថាខ្ញុំគ្មានសិទ្ធិលើម្ចាស់បទចម្រៀងរបស់ខ្លួនឯងព្រោះតែពេលឯងយកបទចម្រៀងនេះមកឲ្យខ្ញុំឯងគ្មានសាក់សីនឹងគ្មានផុសតាមទេហើយបើតាមផ្លូវច្បាប់វិញឯងក៏មិនឆ្នៃយើងដែរ យើងសុំប្រាប់ឯងមួយចឹងអាល្ងងបើថ្ងៃក្រោយឯងធ្វើអ្វីមួយឯងត្រូវមើលឲ្យលម្អិតមិនមែនចេះតែធ្វើធ្វើទៅទេឯងលើលើអាល្ងងប៉ាល្ងងណាគិតមិនឃើញស្បីតែរឿងប៉ុណ្ណឹង ចុងក្រោយខាត់បងទាំងពេលវេលាខាត់បងទាំងកម្លាំងបាច់យូរមិនអត់ប៉ាទេយ៉ាងណាយ៉ាងណាចាប់ទុកថាវាជាមេរៀនមួយទៀតទៅថ្ងៃក្រោយពេលប៉ាធ្វើអីមួយប៉ានឹងប្រយ័ត្នប្រយែងឲ្យបានច្រើនជាងនេះ គ្រាន់បាហើយមានចេះនិពន្ធភ្លេងនិពន្ធទំនុកជាងឯទៀតណាអូអ្នកនេះគេបកាឬមួយក៏ឯងចង់បានគេចូលក្រុមហ៊ុនរបស់ឯងហើយបើមែនឯងថាម៉េចខ្ញុំនឹងឯងសិតតែជួចចិត្តអ្នកមានសមត្ថភាពដូចគ្នាមិនចឹងមែនហើយខ្ញុំជឿចាក់លើគេតាំងពីគេធ្វើការជាមួយខ្ញុំប្រហែលខែគេតស៊ូហើយខ្ញុំនេះក៏មានមោទនភាពដែរ ដែលបានជួយមនុស្សម្នាក់ដល់គោលដៅនិងក្តីសម័យផងគេសួស្តីបងអូសួស្តីវីនីសានជំនិតថាផងបងជំរាបសួរបងបាទហើយមានកិច្ចចង់ដងរបស់អីផ្សេងអត់ហ្នឹង កំពុងតែគិតដែរហ្នឹងបងប៉ុន្តែទៅចោលកន្លែងនេះអត់បានទេព្រោះកន្លងមកបងសាក់ក៏ជួយខ្ញុំច្រើនណាបងសួរលេងទេអត់អីទេមកសាក់ឲ្យទៅមកណាណាមកជួបថ្ងៃក្រោយអូខេជួបថ្ងៃក្រោយគាត់គេនួតជាមិត្តភក្តិផងបងហើយគេពេញចិត្តសមត្ថភាពផងដែរហើយគេចង់ឲ្យឯងធ្វើបទចម្រៀងតើមើលទៅឯងធ្វើបានអត់ អត់តនឹងដែរបងចាំមើលគិតមើលសិនណែយកទៅទូរស័ព្ទដោយសារតែឥឡូវអូនឯងមាន fan ច្រើនហើយបងក៏បានបង្កើត pack អូនឯងហើយដែរថានេះចាត់ទុកជា កាដូកូនសិស្សរបស់ឯងចុះយកវាទៅអង្ការទីនឹងបងព្រោះឯងកន្លងមកអង្សាក់ជួយខ្ញុំច្រើនណាមិនអីទេបងជឿលើឯង ហើយទុកប្រើការសិនទៅណាហើយ account បងបានបង្កើតឲ្យហើយឈ្មោះមនុស្សសេរីពីព្រោះបងឃើញអូនឯងទន្ទិញវាជាប់រហូតពេញចិត្តអត់បាទបងពេញចិត្តខ្លាំងណាស់បងអញ្ចឹងខ្ញុំអរគុណបងម្ដងទៀតណាបងមិនអីទេតោះអញ្ចឹងឆាប់ទៅមើលកូនទៅមើលទៅកូនយំហ្នឹងបាទអញ្ចឹងនិយាយសិនណាបងអូខេ បងសប្បាយចិត្តតែបានមកជួបបងបងស្មានតែអត់ណោះឯតាត្រូវតែមកបងហើយបងលើតាមសាក់ដែរថាឯងចេះលេងភ្លេងក៏ដូចជាប្រពន្ធចម្រៀងណាអញ្ចឹងបានបងហៅមកជួបយើងការងារថ្ងៃហ្នឹងបាទបងចេះគ្រាន់បើដែរអញ្ចឹងណាអឺហើយអឺនិយាយទៅដោយសារតែរឿងហ្នឹងឯងបានបងចង់ហៅមកជួបនិយាយរឿងការងារហ្នឹងហើយអឺបងលើតាមសាក់មួយចំនួនដែរដឹងថាឯងជំនឿ បែបណាហើយក៏ដឹងដែររឿងដែលកាលមុនថាគេបោកប្រាស់ចម្រៀងអីហ្នឹងណាតាមពិតទៅគេអត់បោកប្រាស់ខ្ញុំទេបងគាត់ថាខ្ញុំធ្វើប្រែខ្លួនឯងចុងបញ្ចប់វាធ្វើមានបញ្ហាចឹងហើយបានខ្ញុំចិត្តតែខ្ជិលអត់ចង់តែចម្រៀងឲ្យអ្នកផ្សេងទៀតចឹងណាបងបងយល់បងយល់តែរឿងចឹងហ៎និយាយទៅអឺចម្រៀងណានាំធ្វើជាបត់បត់វាមិនងាយស្រួលណាស់ប៉ុន្តែបងចង់ឲ្យវាឯងទុកចិត្តបងបាទបងខ្ញុំទុកចិត្តបង ហើយខ្ញុំក៏ទុកចិត្តកងសាដែរប៉ុន្តែសម្រាប់ការងារខ្ញុំទៀមទាចង់បានកងត្រាបងល្អបងចិត្តមនុស្សច្បាស់លាស់អញ្ចឹងអត់អីទេការងារកងត្រាចាំបងឲ្យចំជូនហើយវាអត់មានប៉ះពាល់មកការងារអនឡាញជាងពេលយកអីហ្នឹងទេធ្វើបានណាបាទបងតាមពិតទៅរឿងកងត្រាហ្នឹងខ្ញុំធ្វើឡើងគ្រាន់តែចង់ឲ្យខ្លួនឯងហ្នឹងអឺមានទំនួលខុសត្រូវហើយធ្វើការឲ្យបង គ្រប់ជ្រុងជ្រោយតាមលក្ខខណ្ឌអញ្ចឹងបងហឺត្រឹមត្រូវអត់អីទេអឺអញ្ចឹងមិនមិន ស្អែកចាប់ដើមការងារបានអត់ចឹងទៅរួចអត់មើលទៅបាទបងទៅរួចបងអរគុណបងច្រើនណាស់ដែលតែងតែផ្ដល់ឱកាសខ្ញុំរហូតបងខ្ញុំគិតចង់លាបងទៅវិញហើយព្រោះថាភ្លេចទៅដោះគោឲ្យកូនអរគុណច្រើនបងកូនរបស់ម៉ាក់ពេលនេះរងមមហើយម៉ាក់ក៏មិនចង់បង្ខំចិត្តកូនឲ្យមកផ្ទះវិញដែរផ្លូវដែលកូនដើរ ម៉ាក់គួរតែអបអរទៅត្រូវកូនអាចនឹងមិនតន់មកចង់មករកម៉ាក់និងប៉ាបងប្អូននៅថ្ងៃនេះ តែថ្ងៃណាមួយម៉ាក់នឹងបានឃើញកូនដើរមករកម៉ាក់ជាមួយនឹងស្នាមញញឹមជាមួយនឹងជោគជ័យដែលកូនចង់បានមកបៀងគេតែងហើយខ្ញុំ ហៅខ្ញុំថាជាមនុស្សសេរ៉ូបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងជីឡូបា ជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care ពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន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 គេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសរោមើលវីដេអូកូនច្រៀងទៀតហើយហ្នឹងមួយថ្ងៃមើលប្រហែលដងហ្នឹងចង់ទៅជួបកូនណាតែខ្ញុំឲ្យទៅកន្លែងក៏ខ្ញុំស្គាល់ចាំខ្ញុំជូនទៅក៏បានពេលនេះកូនប្រហែលជាចង់ក្រោកឈរតែខ្លួនឯងបើខ្ញុំបង្ហាញខ្លួននៅពេលនេះ កូនអាចនឹងពិបាកកថាបានណាបើអញ្ចឹងបណ្ដោយគេទៅខ្ញុំជឿថាអាវីកូនយើងនេះគេធ្វើបាន ព្រោះពេលដែលគេជួបឧបសគ្គគេបង្ហាញឲ្យខ្ញុំដឹងថាគេអាចតស៊ូជាមួយនឹងខ្លួនគេជាមួយនឹងកូន គេបានប៉ុណ្ណា នេះប៉ាវាឈប់ខឹងនឹងកូនហើយមែនទេនៅខឹង ខឹងជាមួយវា ដែលក្បាលរឹងពេលដែលវាជួបបញ្ហាពេលដែលវាពិបាកវាមិនមករកពួកយើងហ្នឹងណាដោយសារកូនមិនមករកនេះក៏ព្រោះតែចង់ចំណែននៅពាក្យសម្ដីរបស់ប៉ាវាបានថាឲ្យគេ តែពេលនេះទុកចិត្តបាន ហើយនៅ ថាកូនអាចធ្វើបានមែនកូនគេធ្វើបាន តែខ្ញុំធ្វើមិនទាន់បាន មិនដឹងថាពេលដែលជួបកូនត្រូវនិយាយស្អីខ្លះជាមួយនឹងកូននោះទេនេះមកពីមាត់រឹងពេកអាណិតស្រឡាញ់កូន តែចេះស្ដីឲ្យកូនដូចជាស្អប់គ្នាខ្លាំងណាស់អញ្ចឹងអូនអាវាជាកូនប្រុសណាយើងត្រូវតែលុបដំវាឲ្យរឹងប៉ឹងកុំឲ្យគេផ្ដេកផ្ដួលជាមួយនឹងម៉ែជាមួយនឹងឪបែបនេះណា នេះបើសិនជាកូនវីគេត្រឡប់មករកពួកយើងវិញតើប៉ាវា នៅខឹងកូនគេដែរឬក៏អត់កូនគេធ្វើបានតែខ្ញុំធ្វើមិនទាន់បានមិនដឹងថាពេលដែលជួបកូនត្រូវនិយាយស្អីខ្លះជាមួយនឹងកូននោះទេ មកពីមាត់វារឹងពេកនឹកកូនស្រឡាញ់កូនតែបែរជាចេះស្ដីគ្នាដូចជាស្អប់គ្នាខ្លាំងណាស់អញ្ចឹងអូនអាវាជាកូនប្រុសណា ពួកយើងត្រូវតែលុតដំគេឲ្យរឹងមាំបើវាផ្ដេកដួលលើយើង ជាម៉ែជាឪបែបនេះវាទៅជាយ៉ាងណានេះបើសិនជាថ្ងៃណាមួយវាត្រឡប់មករកពួកយើងវិញប៉ាវាឯងនៅខឹងកូនទៀតដែរអត់ យំភ្លាមហ្មងណាក៏គេភ្លាមយំភ្លាមហ្មងណាប៉ាសន្យាអត់យូរទេប៉ានឹងទិញផ្ទះឲ្យកូនហើយនឹងទិញអ្វីអ្វីទាំងអស់ឲ្យកូនហើយពេលនោះប៉ានឹងនាំកូនណាជួយពុកតាំងនិយាយរបស់កូនហើយប៉ានឹងធ្វើវាឲ្យបានដូចពាក្យសន្យាដែលប៉ាបាននិយាយមួយកូនចឹង សួស្ដីបងបងមិនមែនតែគាត់ណាត់ខ្ញុំដើម្បីមកធ្វើការសម្ភាសហ្នឹងណាចាបងហ្នឹងហើយខ្ញុំមកថ្ងៃនេះដើម្បីធ្វើបទសម្ភាសពីជីវិតរបស់បង ដូចជារឿងការងាររបស់បងផងដែរជីវិតរបស់ខ្ញុំកន្លងមកមានតែរឿងអត់ប្រយោជន៍អញ្ចឹងសម្ភាសទៅទីអត់មានអ្នកស្ដាប់ទេច្បាស់ជាមានបងបងកំពុងតែល្បីហើយក៏ជា idol របស់ក្មេងៗដែរស្រឡាញ់ខាងតន្ត្រីអញ្ចឹងសូមបងផ្ដល់បទសម្ភាសបន្តិចមកណាបង បាទអញ្ចឹងក៏បានដែរចាបងអញ្ចឹងបងជួយអង្គុយសិនណាបង និយាយអញ្ចឹងបង ចាប់ដើមស្រឡាញ់ខាងតន្ត្រីចាប់ពីពេលណាដែរបងអឺសម្រាប់តន្ត្រីជាមួយនឹងខ្ញុំគឺពួកយើងស្និទ្ធស្នាលមួយគ្នាតាំងពីតូចអាចនិយាយបានថាខ្ញុំមានចំណូលចិត្តទៅលើខាងតន្ត្រីនេះគឺច្រើនជាងការងារអីផ្សេងៗទាំងអស់ហ្មងតម្រាំបងមកដល់ពេលនេះបងឆ្លងកាត់ការផលវិបាកអ្វីខ្លះបងតម្រាំតែខ្ញុំអាចរឹងមាំហើយក្រោកឈរដោយខ្លួនឯងបានដូចសប្តាហ៍ថ្ងៃនេះ ខ្ញុំត្រូវរស់នៅត្រាំត្រែងក្នុងគ្រួសាររបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំអឺហើយធ្វើតែរឿងអត់ប្រយោជន៍អត់បានការបដោយអារម្មណ៍ខ្លួនឯងមួយឆាមួយឆាវអស់ទាញទៅមកជាច្រើនលើកជាច្រើនសាររហូតដល់ពេលមួយទើបខ្ញុំដឹងខ្លួនឯងខ្ញុំដឹងថាខ្ញុំមិនអាចបន្តនៅធ្វើមនុស្សសរោដូចពីមុនបានតទៀតទេខ្ញុំត្រូវតែក្រោកចេញពីវាខ្ញុំដឹងថាដំបងដំបងគឺវាពិបាកមែនទែនសម្រាប់គ្រប់គ្នា ទូរំតែដឹងថាខ្លួនឯងស្រឡាញ់ខាងអីចូលចិត្តខាងអីសម្រាប់ខ្ញុំខ្ញុំចូលចិត្តខាងតន្ត្រីនឹងតាំងពីតូចរហូតដល់ខ្ញុំជំទាស់ជាមួយនឹងប៉ាហើយម៉ាក់ទៀតប៉ុន្តែដោយសារការស្រឡាញ់របស់ខ្ញុំវាអត់ច្បាស់លាស់អញ្ចឹងទើបធ្វើឲ្យខ្ញុំធ្វើអីមួយអត់ប្រកបតែបន្ទាប់ពីមានគេគេផ្ដល់មេរៀនជីវិតឲ្យខ្ញុំច្រើនហើយខ្ញុំដឹងថា ការដែលយើងកើតជាអាណាព្យាបាលរបស់គេយើងអាចបដ ாய் ខ្លួនឯងបានទេយើងត្រូវដឹងថាយើងមានគោលចំហឲ្យច្បាស់លាស់ដើម្បីចិញ្ចឹមកូនអញ្ចឹងហើយទើបខ្ញុំដឹងថាការដែលខ្ញុំស្រឡាញ់ទៅខាងអីមួយខ្ញុំត្រូវតែយកវាមកធ្វើជាជំនាញច្បាស់លាស់មួយដើម្បីអាចចិញ្ចឹមកូនហើយនឹងខ្លួនឯងបានរស់ចាមានគេឆ្ងល់យូរហើយថាបងមានកូនស្រីចុះ ប្រពន្ធហើយនឹងត្រូវជាម៉ាក់របស់កូនស្រីបងនិយាយដល់ចំណុចហ្នឹងគឺខ្ញុំពិតជាមនុស្សសរោចំតួហ្មងពេលដែលខ្ញុំស្រឡាញ់គ្នាមួយម៉ាក់នឹងអូនសំបីតែឈ្មោះពិតរបស់គេក៏ខ្ញុំអត់ស្គាល់ច្បាស់ដែរអញ្ចឹងឥឡូវទោះបីជាចង់តាមរកក៏ដឹងថាទៅរកនៅណាដែរអញ្ចឹងបងមិនខ្លាចកូនតែបាក់ទេពេលដែលកូនធំឡើងអត់មានម្ដាយនៅចិត្តអញ្ចឹង ខ្ញុំនឹងខំប្រឹងធ្វើអីគ្រប់យ៉ាងទាំងអស់ដើម្បីកូនខ្ញុំហើយខ្ញុំជឿថាគេនឹងយល់ចាអញ្ចឹងជាចុងក្រោយបងមានពាក្យអ្វីផ្ដាំផ្ញើទៅអ្នកគ្រប់ត្របងអត់បងជាចុងក្រោយខ្ញុំចង់ឲ្យអ្នកដែលគាត់កំពុងតែលិចលង់ជាមួយនឹងពាក្យដែលថាมันអាចទៅមុខរួចឲ្យពួកគាត់ក្រោកឡើងបើដឹងថាខ្លួនឯងស្រឡាញ់ខាងអីត្រូវចាប់វាឲ្យជាប់ហើយធ្វើវាឲ្យបានល្អបំផុតមិនយូរទេលទ្ធផលនឹងទទួលបាន តាញ់ហើយខ្ញុំហើយខ្ញុំថាជាមនុស្សសេរ៉ូបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងជីឡូបាជំនួយ ខួរក្បាលបង្កើនការចងចាំ Mega We Care ពិសាក៏ជុលឥឡូវនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោប៉ែនស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតស្មិតតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែ ថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាគរក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ខ្ញុំពិតជាចង់ឃើញ ណាំញញឹមគ្រួសារយើងដូចតែក្នុងហូបថតនេះមកដល់ទៀតណាមកហូបម៉ែឯងខំធ្វើលេបបញ្ចូលមែនទៅនាំព្រៀងកិច្ចចេញដល់អស់ថ្ងៃក្រោយបើឯងខ្វះខាតអីប្រាប់បងកុំធ្វើអញ្ចឹងទៀតឯងទៅដឹងស្អីដែរហ៎មកជីវិតហ្នឹងឯងធ្វើស្អីមិនកើតទេបើគ្មានយើងចាំជួយនោះយើងនឹងនាំកូនយើងទៅនៅក្រៅបើប្តីឯងនៅតែធ្វើបែបនេះទៀតចង់រើតាណាទៅទៅបើនិយាយមិនដឹងគ្នាអញ្ចឹង ឯងគ្មានសោះឯងចង់រត់តាមផ្ទះមិនស្អីទូចឹងគេមានប្រាក់ខែផងគេទៅណាចុះឯងទៅណាខ្ញុំខ្វល់ទេខ្ញុំទៅនៅជាមួយមិត្តភក្តិខ្ញុំហីខ្ញុំដឹងថាមួយយ៉ាងគ្រួសារយើងមានបញ្ហារហូតបញ្ហាមិនចេះចាប់មិនចេះខ្ញុំជាដើមហេតុដែលធ្វើគ្រួសារយើងក្លាយជាបែបនេះមែនទេមានអារម្មណ៍ស្អប់ផ្ទាំងពីកម្មវិធីខ្សែរឿងជីវិតរឿងស្អប់អ្នកផ្ទះ តែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសេរោហើយត្រូវចាំពាក្យមួយថាទោះបីជាយើងខ្លាញ់ទៅជាអ្វីយើងទៅដល់ទីណាក៏នៅតែមានមនុស្សប្រុសស្រីពីរនាក់នៅចងចាំយើងមិនភ្លេចដែរនោះគឺម៉ាក់ហើយនិងប៉ារបស់យើង ថ្ងៃនេះ យើងអាចខឹងគាត់បាន ពេលដែលពួកគាត់ហាមនេះហាមនោះ បិទសិទ្ធមិនឲ្យយើងធ្វើអីមួយប៉ុន្តែបើសិនជាថ្ងៃណាមួយដែលយើងឃ្លាតឆ្ងាយពីគាត់ពេលនោះហើយដែលយើងនឹងថាប៉ាហើយនឹងម៉ាក់គឺជាមនុស្សសំខាន់បំផុតដែលក្នុងជីវិតរបស់យើងអត់អាចអត់ពួកគាត់បានទេ ការស្អីនឹងខ្ញុំសំទោសហ่าប៉ាដែលទឹកតម្រប៉ាពេលនេះនេះកូនស្រីរបស់ខ្ញុំជំរាបសួរតាឯងមកវិញទៅស្អី3 4ឆ្នាំទៅហើយ មានដែលនឹកឃើញមុខម៉ែឪដែលអត់ហ្នឹងហ៎ខ្ញុំខកហើយប៉ាតាំងពីថ្ងៃដែលខ្ញុំចេញទៅរហូតមកដល់ឥឡូវខ្ញុំក៏នៅតែដឹងខ្លួនហើយដឹងតែខ្លួនឯងមានអារម្មណ៍ថានៅខុស បាយដឹងខុសមិនក៏ឯងបដ ாய் ពេល3 4ឆ្នាំកន្លងផុតទៅបែបនេះបើឯងខ្លាំងឯងចាំបាច់មកទីនេះស្អីបើឯងខ្លាំងចាំពេលក្បាលយើងងាប់សិនទៅចាំឯងមកមែនចឹងឯប៉ាពេលដែលខ្ញុំពិបាកចិត្តពេលដែលជួបបញ្ហាអ្នកដែលខ្ញុំនឹកឃើញមុនគេគឺប៉ាហើយម៉ាក់តែខ្ញុំពិតជាអាចត្រឡប់មកវិញបានមែន ដូចតែខ្ញុំធ្លាប់និយាយមួយប៉ាអញ្ចឹងថាខ្ញុំនឹងដើរលើផ្លូវតែខ្លួនឯងបានជ្រើសរើសឥឡូវខ្ញុំធ្វើបានហើយប៉ាហើយតែ3 4ឆ្នាំមុនខ្ញុំអត់ត្រឡប់មករកប៉ានឹងម៉ាក់ព្រោះតែខ្ញុំខ្លាចខ្ញុំខ្លាចតែខ្លួនឯងអត់រឹងមាំហើយនៅតែទន់ជ្រាយលោឡាយនឹងប៉ាវានេះនិយាយជាមួយអ្នកណាគេហ្នឹងវី នេះនេះកូនប្រុសម៉ាក់ម៉ែតវាបាត់តាយូរម្ល៉េះម៉ាក់នឹកកូនខ្លាំងណាស់ណាឲ្យកូនសំទោសណាប៉ាម៉ាក់ដែលកូនទៅតែមករកអ្នកនឹងពីរពេលនេះ ហើយទៅបាត់យូរកូនសុំម៉ាក់យាយជំរាបសួរម៉ាក់យាយម៉ាក់កូនងើបឡើងមក រីនេះជាចៅរបស់ម៉ាក់មែនបាទម៉ាក់តែចិត្តនិយាយកូនមិនឯមកចៅបាទម៉ាក់ការដែលកូនរឹងមាំបានដូចសប្ងៃនេះក៏ដោយសារតែមានគេដែរមើលទៅប៉ាដូចជានៅតែខឹងជាមួយកូនមកអត់ទេប៉ាកូនមិនដែលខឹងនឹងកូនទេ គាត់គេងនៅកូនរស់យប់ណាប៉ុន្តែគាត់និយាយថាលើកលែងទោសខ្ញុំឯងមកអត់ខ្ញុំសុំទោសមកមួយរយៈដែលខ្ញុំនៅម្នាក់ឯងជាមួយនឹងកូនស្រីតូចម្នាក់នេះខ្ញុំយល់ដឹងពីជីវិតច្រើនមកម៉ាក់នេះក៏សប្បាយចិត្តដែរដែលកូនចេះគិតបែបនេះកូនវីត្រូវចាំណាប៉ានឹងម៉ាក់មិនដែលខឹងឬស្អប់នឹងកូនទេ គ្រាន់តែប៉ាឯងនេះគាត់មាត់រឹងតែប៉ុណ្ណឹងឯងក៏ដឹងនេះទុកពេលគាត់បន្តិចទៅណាបានមកពេលនេះគាត់មានចៅស្រីម្នាក់ដែរយ៉ាងណាក៏គាត់មិនដាច់ចិត្តឲ្យកូនតាណាឆ្ងាយទៀតដែរខ្ញុំក៏សង្ឃឹមយ៉ាងណាម៉ាក់បានហើយកូនតោះនំនេះជួបផ្ទះទៅនេះចៅស្រីរបស់ម៉ាក់ប្រហែលជាក្តៅហើយមកចាំណា ញ៉ាំឲ្យច្រើនច្រើនណាកូនកូនខាន់ញ៉ាំម្ហូបម៉ាក់ចិត្ត4ឆ្នាំហើយណាទោះបីខាន់ញ៉ាំយូរមែនម៉ាក់ប៉ុន្តែស្នាដៃហើយនឹងរសជាតិម្ហូបដែលម៉ាក់ធ្វើកូននៅតែចាំមិនភ្លេចចឹងអឹមចុះប៉ាម៉ាក់ប៉ាទៅណាហើយអូប៉ាប្រហែលជានៅ ខាងលើទីដឹងនេះកុំបារម្ភពីប៉ាអីគិតតែខ្លួនឯងទៅពេលមានកូនហេតុអីកុំមិនឲ្យម៉ាក់ជួយមើលផងហ៎ ត់អីម៉ាក់ដំបងវាពិបាកតិចមែនតែយូរទៅកូនគេងស៊ាំហើយបើពេលនោះកូនមកពឹងម៉ាក់មែនប្រហែលជាកូនអាចធ្វើអីបានខ្លួនឯងនៅតែពឹងម៉ាក់តែរហូតចឹងឯងនេះមានកំណត់ចាស់ទុំជាងមុនច្រើនណាស់កូនតែម៉ាក់ក៏សប្បាយចិត្តដែលឯងមិនធ្វើខ្លួនឯងនេះដុនដាពេលដែលជីវិតជួបបញ្ហាណាបាទម៉ាក់ហើយកូនក៏ដឹងដែរថាការដែលយើងតស៊ូលើអ្វីដែលយើងស្រឡាញ់គឺវាមានតម្លៃខ្លាំងប៉ុណ្ណា ខ្ញុំដឹងថាប៉ាម៉ាក់ហើយនឹងអ្នកផ្ទះច្បាស់ជានឹកខ្ញុំខ្លាំងមិនខានទេកុំសុំទូម៉ាក់មែនណាម៉ាក់ពេលនោះខ្ញុំមានភាពក្លាហានមកជួបម៉ាក់ហើយប៉ាព្រោះថាខ្ញុំធំតែជាមនុស្សម្នាក់ដែលអត់ប្រយោជន៍បង្កតែបញ្ហាឲ្យអ្នកផ្ទះខ្ញុំក៏នឹកម៉ាក់និងប៉ានឹកបងប្អូននឹកអ្នកផ្ទះយើងអត់ចាញ់ម៉ាក់និងប៉ានឹកខ្ញុំបានដែរគ្រាន់តែខ្ញុំចង់មកហាត់ជីវិតខ្លួនឯង ឲ្យចេះប្រើជីវិតខ្លួនឯងឲ្យមានន័យកុំឲ្យអត់ប្រយោជន៍ដូចរាល់ដងហើយអ្វីដែលខ្ញុំពឹងធ្វើកន្លងមកគឺខ្ញុំចង់ឲ្យប៉ានឹងម៉ាត់មានមោទនភាពមកលើខ្ញុំហើយកូនសំទុំម្ដងទៀតណាម៉ាក់ម៉ាក់មិនឃើញកូនទេម៉ាក់នេះមានតែសប្បាយចិត្តដែលឃើញកូនត្រឡប់មកផ្ទះវិញរឿងកន្លងផុត ឲ្យវាចប់ទៅណាតាំងអារម្មណ៍ធ្វើការ ពេលនេះឯងមានកូនឯងក៏ទៅទទួលខុសត្រូវលើគេប៉ានឹងម៉ាក់នេះមានមោទនភាពចំពោះពួកឯងណាចាប់តាំងពីថ្ងៃដែលម៉ាក់បានបង្កើតពួកឯងមកម្លេះនេះសន្យាជាមួយនឹងម៉ាក់ណា ថាកូននឹងមិនទៅចោលផ្ទះយើងទៀតទេកូននឹងនៅទីនេះជាមួយនឹងគ្រួសារយើងវិញណា កូនសេរងប៉ាពិតជាមានមោទនភាពណាស់តែឃើញមុខឯងប៉ានិយាយអីមិនចេញទេ បានព្រមតែស្ដីបន្ទោសឯងតែប៉ុណ្ណោះគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសេរងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង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 សជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតស្មិតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាគរក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់គេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសរុតែបាទមិនដែលស្អប់ឯងម្ដងណាទេណាកូន ចៅមកអង្គុយមកញ៉ាំបាយណាចៅមកលេងតាអញ្ចឹងពិបាកទេតាសុំទោសណា កាលពី5ឆ្នាំមុន តាបានជួបចៅតែធ្វើដូចជាមិនពេញចិត្តចំពោះចៅចៅអត់ខឹងតាទេហ៎ នេះម៉ាក់គិតថាកូននៅគេនៅទីនេះមកជប់សិនហើយចាំស្អែកចាំទៅវិញនេះម៉ាក់នៅមិនតបបាននិយាយបាត់នឹកផងអត់អីម៉ាក់ព្រោះថាបើកាន់តែនៅ ខ្លាចប៉ាក៏កាន់តែខឹងមិនមិនចាំមើលស្អែកកូនមកលេងម្ដងទៀតក៏បានដែរណាម៉ាក់អញ្ចឹងមើលកូនឲ្យបានល្អណានេះកុំឲ្យនាងញ៉ាំឬលេងផ្ដេសផ្ដាសប្រយ័ត្នឈឺបានម៉ាក់ថ្ងៃនេះកូនមានអារម្មណ៍ដូចកាលពី4 5ឆ្នាំមុនថ្ងៃដែលកូនចាក់ចេញពីផ្ទះនេះអញ្ចឹងម៉ាក់ ឈប់រំលឹករឿងដែលកន្លងផុតទៅកូនចាត់ទុកថាវាគឺជាមេរៀនហើយរឿងដែលធ្វើត្រូវថ្ងៃនេះចាត់ទុកថាវាគឺជាភាពជោគជ័យហើយកុំបន្តធ្វើវាដដែលដដែលទោះថ្ងៃនេះប៉ាគូមិននិយាយថាមានមោទនភាពលើឯងតែម៉ាក់ជឿថាក្នុងចិត្តគាត់ឯងគឺជាមនុស្សប្រកែម្នាក់បាទម៉ាក់កូននឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យប៉ាគាត់កាន់តែមានមោទនភាពមកលើកូនអញ្ចឹងកូនលាមកទៅសិនណាចាកូនលាមអាយាយកូនជំរាបលាមកយាយចាចៅស្រីតាមិនបាច់ទៅណាទេឯងដេកនៅទីនេះហើយកុំធ្វើខ្លួន ចាក់ចេញពីម្ដាយដោយការពី4ឆ្នាំមុនទៀតណានៅជាមួយគាត់ហើយកូនរបស់ឯងក៏ចង់គេងកន្លែងស្រួលដែរ នេះនឹកកូនក៏មិនប្រាប់ធ្វើឯងនេះជាមាត់រឹងប៉ាបារម្ភពីខ្ញុំមែនអត់យើងមិនបានបារម្ភពីនរណាគេទេការដែលយើងនិយាយបែបនេះគឺយើងបារម្ភពីកូនរបស់ឯងហើយបើយើងនិយាយបែបនេះហើយឯងនៅចង់ចាក់ចេញទៀតកុំមកជួបពួកយើងទៀតចង់មានន័យថាប៉ារឹកលែងទោសឲ្យកូននេះមែនអត់ ម្នាក់នេះមាត់រឹងប៉ុណ្ណាចាប់តាំងពីថ្ងៃដែលគាត់ដេញកូនចេញពីផ្ទះប៉ាឯងនេះរៀងផ្លឹកផ្លឹកមើលតែរូបថតឯងគាត់ប្រាប់អ្នកស្គាល់ឲ្យជួយរកឯងតែមនុស្សនេះមិនព្រមទទួលស្គាល់ការពិតនៅតែមាត់រឹងអញ្ចឹងកន្លងមកខ្ញុំគិតខុសលើប៉ាត្រូវអត់ម៉ាក់ព្រោះខ្ញុំគិតថាប៉ាគាត់ស្អប់ខ្ញុំហ៎គាត់អត់ដែរស្រឡាញ់ខ្ញុំទេ គ្មានឪម៉ែណាមិនស្រឡាញ់កូនទេកូនដោយតែឯងនេះស្រឡាញ់កូនឯងអញ្ចឹងនេះបើសិនជាឯងបោះបង់ចោលកូនឯងនៅតែថ្ងៃដែលឯងលំបាកបានន័យថាឯងនេះគឺជាឪពុកចិត្តខ្មែរតែឯងនេះក៏មិនអាចធ្វើបែបនោះបានព្រោះឯងស្រឡាញ់កូនឯងដោយតែឪពុកឯងនេះស្រឡាញ់ឯងអញ្ចឹងណា អឺនេះឡើងទៅលើដូរក្អាលទៅណាឯងមកមួយថ្ងៃហើយបាទបាទតោះចាយតាកូននេះគឺកូនយើងឥឡូវគេល្បីខ្លាំងណាស់ គេសង្ហាដូចយើងអញ្ចឹងនេះប៉ាវាចង់ចូលទៅរកកូនក៏ចូលទៅ ចាំបាច់លួចថតធ្វើស្អីម៉ាវាចូលទៅមិនកើតទេខ្ញុំខ្មាស់ខ្លួនឯងខ្លាំងណាស់ដែលកាលពីមុនខ្ញុំថាឲ្យកូនអាមនុស្សសរោតែពេលនេះ គេបានធ្វើអ្វីដែលគេគិតថា គេធ្វើបានជោគជ័យហើយបានហើយប៉ាវានេះវាគេយកពីប៉ាវាច្បាស់ហើយក៏មិនខឹងដែរចូលទៅរកកូនទៅណាអឺមិនកើតទេដឹងអីអូនក៏ដឹងថាបងខ្មាស់កូនដែរចូលទៅរកកូនទៅណា នេះត្រូវថាចង់ពចៅផងអីម៉ែអើអីទៅរកកូនទៅមិនដែរកូនយំវិញគិនលក់សូឡាតចាប៉ាឥឡូវខ្ញុំស្ដាប់ចម្រៀងណាប៉ាដេញឲ្យស្ដាប់កាទេរីបដូរឈ្មោះថ្មីហើយ នេះហើយឈ្មោះថាមនុស្សនេះមកចាប់បានចោលរបួយថតកូនណាប៉ាច្បាស់ឌឺថតទៅអីប៉ាអង្គុយចុះមកស្ដាប់មកព្រោះគាត់ថាកូនចង់ច្រៀងឲ្យប៉ាស្ដាប់ដែរប៉ាមិនបានលួចថតទេជឿម៉ាក់ឯងហ្នឹងអីឈប់មាត់រឹងណាម៉ាក់ឃើញប៉ាឯងលួចថតឈប់ប្រកែកកុយចោះនិយាយលេងជាមួយកូនសិនទៅកុយចោះទៅកុយចោះទៅប៉ាវា អង្គុយទៅស្ដាប់កូនលេងភ្លេងចាចាយមានភ្នែករពន់តាមសម្លឹងមកខ្ញុំពេលខ្ញុំជោគជ័យលទ្ធផលព្រមហូចដៃឲ្យខ្ញុំតោងយ៉ាងរឹង ខ្ញុំចាប់ផ្ដើមពីសេរ៉ូបដូរពាក្យអសង្ឃឹមខ្ញុំញញឹមតទួលថ្ងៃថ្មីខ្ញុំមើលមិនឃើញខ្លួនឯងប្រៀបដូចវងវែងក្នុងព្រៃមិនដឹងថាខ្លួនឯងខ្លាំងអ្វី ក្រុមគ្នាសើចជុំអពេលដែលខ្ញុំបង្រាជ័យទាំងដៃពេលឃើញខ្ញុំដួល គេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្ស zero ពេលដែលខ្ញុំដួល មិនចេះក្រោកឈរដោយខ្លួនឯង ធ្លាប់ជាមនុស្សម្នាក់ដែលបែបនោះពីមុន តែពេលនេះខ្ញុំជាមនុស្សផ្សេង កំហុសពីអតីតកាលយើងមិនអាចកែប្រែបានមែនតែយើងអាចកែប្រែបច្ចុប្បន្នកាលរបស់យើងឲ្យបានល្អបំផុត thank you ងខ្លាំងវៃក្រុមគ្នាសើចំអពេលដែលខ្ញុំបង្រាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសេរីពេលដែលខ្ញុំ ជាមនុស្សម្នាក់ដែលបែបនោះពីមុនតែពេលនេះខ្ញុំជាមនុស្សផ្សេងមនុស្សផ្សេងែករពួនតាមសម្លឹងមកខ្ញុំពេលខ្ញុំជោគជ័យលទ្ធផលព្រមហូចដៃឲ្យខ្ញុំតោងយ៉ាងរឹង ខ្ញុំ ចាប់ផ្ដើមពីសេរោបដូរពីអឹងអសងខឹមខ្ញុំញញឹមចាប់ផ្ដើមថ្ងៃថ្មីខ្ញុំមើលមិនឃើញខ្លួនឯងរៀបដូចវងវែងក្នុងព្រៃមិនដឹងថា ខ្លួនឯងខ្លាំងអ្វីក្រុមគ្នាសើចចង់ ដែលខ្ញុំបង្រាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសេរី ពេលនេះខ្ញុំជាមនុស្សផ្សេង ជាមនុស្សម្នាក់ដែលបែបនោះពីមុនតែពេលនេះខ្ញុំជាមនុស្សផ្សេងមនុស្សសរោសុំបដូរឈ្មោះថ្មីហើយបដូរឈ្មោះថ្មីហើយលាឲ្យឈ្មោះថាមនុស្ស ខ្ញុំពិតជាចង់ឃើញស្នាមញញឹមគ្រួសារយើងដូចនៅក្នុងរូបថតនេះម្ដងទៀតណាមហូបម៉ែឯងខំធ្វើលេបចូលមែនទៅនាំគ្នាកិច្ចចេញទៅអស់ថ្ងៃក្រោយបើឯងខ្វះខាតអីប្រាប់មកកុំធ្វើអញ្ចឹងទៀតឯងទៅដឹងស្អីដែរហ៎មកជីវិតហ្នឹងឯងធ្វើស្អីមិនកើតទេបើគ្មានយើងចាំជួយនោះយើងនឹងនាំកូនយើងទៅនៅក្រៅបើប្តីឯងនៅតែធ្វើបែបនេះទៀតចង់ហើតាណាក៏ទៅទៅបើនិយាយមិនដឹងគ្នាអញ្ចឹង គ្មានសោះឯងចង់រត់តាមផ្ទះមិនស្អីទូចឹងគេមានប្រាក់ខែផងគេទៅណាចុះឯងទៅណាខ្ញុំខ្វល់ទេខ្ញុំទៅនៅជាមួយមិត្តភក្តិខ្ញុំហីខ្ញុំដឹងថាមួយយ៉ាងគ្រួសារយើងមានបញ្ហារហូតបញ្ហាមិនចេះចប់មិនចេះខ្ញុំជាដើមហេតុដែលធ្វើគ្រួសារយើងក្លាយជាបែបនេះមែនទេមានអារម្មណ៍ស្អប់ផ្ទាំងពីកម្មវិធីខ្សែរឿងជីវិតរឿងស្អប់អ្នកផ្ទះ